ខេសួស្តីទាំងអស់គ្នានឹងជួបជាមួយខ្ញុំទៀតហើយរ៉ាសើកាមីងអូខេអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំលើកប្រធានបទមួយតាក់ទងទៅនឹងសុខភាពនៃការប្រើប្រាស់គណនីតាក់ទងទៅនឹង game CX អូខេអ្នកទាំងអស់គ្នាខ្ញុំជឿថាមាន player មួយចំនួន ដែលគាត់ព្យាយាមលេងទៅនៅផ្ទះឬក៏គាត់លេងជាមួយតែមិត្តភ័ក្តិគាត់ហើយគាត់តែឆាតមកសួរខ្ញុំថាអូខេរ៉ាសើហេតុអីគាត់នៅសុកសុក account ខ្ញុំមិនដែលប្រាប់ពីណាគេសោះហេតុអីក៏បាត់ item ហ្នឹងហើយអូខេនៅសុកសុកហេតុអីក៏ hero ខ្ញុំគេធ្វើស៊ីបាន អឺមានមតិខ្លះគាត់ថាអូខេអានឹងដោយសារគេប្រើកម្មវិធី cheat ឬមួយក៏យើងប្រើកម្មវិធីអឺ tool មួយចំនួនដែលជាអីគេហាមណាហ្នឹងហើយវាអាចធ្វើឲ្យមានការបាត់បង់អានឹងខ្ញុំក៏មិនប្រកែកដែរប៉ុន្តែខ្ញុំគិតថាវាក៏មិនមែន100%ដែរហ្នឹងហើយព្រោះដោយសារហេតុអីជីទូទៅខ្ញុំតែងតែប្រើកម្មវិធីអស់ហ្នឹងប៉ុន្តែ hero ខ្ញុំដូចឲ្យមានការបាត់បង់អីទេណាហើយក៏មិនដូចជាមិនដែរមានបាត់ item អីដែរអ្វីដែលសំខាន់ជាងគេ ថ្ងៃនេះខ្ញុំលើកយកតែ3ចំណុចឯងយកមកចៃអានេះខ្ញុំលើកលេងអឺសវត្ថភាពរបស់សបាយដែលគាត់ព្យាយាមដាក់ password ដាក់ pass អឺ log item ដាក់ account នេះរបស់ខុសគ្នាហ្នឹងខ្ញុំអត់យកមកនិយាយណាអាហ្នឹងជាសវត្ថភាពរបស់សបាយខ្ញុំនិយាយថ្ងៃនេះ3នេះគឺជាផ្នែកខាងក្រៅរបស់សបាយណាដែលយើងទាំងអស់គ្នាគួរតែព្យាយាមមើលវាអូខេតោះរឿងទី1ខ្ញុំសូមនិយាយតាក់ទងទៅនឹងកម្មវិធីអ្នកទាំងអស់គ្នាដឹងហើយពេលបច្ចុប្បន្នកម្មវិធីសម្រាប់ game GX គឺវាមាន tool ច្រើនសម្រាប់ការប្រើប្រាស់ ធូរខ្លះមានសុខភាពធូរខ្លះក៏អត់មានសុខភាពដែរជាទូទៅខ្ញុំសូមលើកនិយាយតកតង3 4កម្មវិធីដែលខ្ញុំដឹងហើយខ្ញុំតែងតែ ប្រើវាគឺមិនតែមានបញ្ហាប៉ះពាល់លើ Hero ទេទី1គឺ WPE Pro ជាកម្មវិធីសម្រាប់បុក item ទី2 Chat Engaging ទី3 Auto TV ទី4 Auto Skydoor អញ្ចឹង3 4កម្មវិធីនេះជាទូទៅខ្ញុំតែងតែប្រើវាប៉ុន្តែដូចជាមិនដែលមានបញ្ហាដែរហ្នឹងហើយប៉ុន្តែ អ្វីដែលសំខាន់ជាងគេខ្ញុំសូម share តកតងកម្មវិធីមួយ អានេះណាខ្ញុំគ្រាន់ share ទេអូខេចឹងខ្ញុំសូមបាត់ hero ចោលសិនណាទីមួយអ្វីដែលខ្ញុំយកមកនិយាយគឺកម្មវិធី TV Auto អ្នកទាំងអស់នេះអ្នកទាំងអស់ស្គាល់ស្គាល់កម្មវិធី TV Auto ណាហ្នឹងហើយកម្មវិធី TV Auto មួយនេះខ្ញុំអាចបើកអ្នកទាំងអស់នេះមើលបានចាំបន្តិចអូខេអញ្ចឹងកម្មវិធី TV Auto ខ្ញុំសូមបញ្ជាក់ប្រាប់អ្នកទាំងអស់គ្នាតាមបន្តិចទេទី1អឺកម្មវិធីនេះអ្នកទាំងអស់គ្នាដឹងហើយរបៀបប្រើប្រាស់មែនទេគឺយើងប្រើវាសម្រាប់ ដាក់វាអូតូ Skydoor ឬអូតូវេឬសភៅឬក៏អូតូសម្រាប់បើក account ហ្នឹងឯងដែលខ្ញុំមានវីដេអូចាស់ចាស់អ្នកនរអ្នកចូលទៅមើលបានប៉ុន្តែកម្មវិធីមួយនេះអ្នកនរតែងសួរខ្ញុំថាអូខេតើវាមានសមត្ថភាពទេនៅពេលដែលយើងចុចកន្លែង sale បែបនេះអា sale នេះខ្ញុំគិតថាអត់បញ្ហាអីទេមូលហេតុអីខ្ញុំថាអត់បញ្ហាដោយសារ sale នេះ sale ជាប់នឹងម៉ាស៊ីនរបស់យើងណាអ្វីដែលបញ្ហា អ្វីដែលតែងតែបាត់ hero អ្នកទាំងអស់ត្រូវតែចាំខ្លួនឯងថាអ្នកទាំងអស់ត្រូវចាំខ្លួនឯងថាចេះអឺកម្មវិធីមួយនេះអ្នកទាំងអស់អ្នកដែល copy អ្នកផ្សេងប្រើអត់ ឥឡូវខ្ញុំឧទាហរណ៍មើលអឺអានេះខ្ញុំពងបើកនេះគឺខ្ញុំបើកមកលើកុំព្យូទ័រខ្ញុំគឺ desktop ឯណាហ្នឹងហើយតែខ្ញុំមាន laptop មួយ desktop មួយចា account TV Auto ក៏ខ្ញុំប្រើខុសគ្នាអញ្ចឹងអ្នកទាំងអស់នេះអាចរាប់មើលបានណាចា account នេះនៅក្នុងកុំព្យូទ័រខ្ញុំគឺ desktop គឺមានប្រមាណ account 1 2 3 4 5 6 7 6 7 8 9 នឹងអញ្ចឹងអានេះមាន9 account ណាដល់នេះមាន9 account ហើយនៅពេលដែលយើងហ្នឹងហើយអ្នកមានមិត្តភក្តិថាអូខេមានកម្មវិធី TV Auto ឯងសុំ copy ទៅប្រើមួយអញ្ចឹងអ្នកទាំងអស់គ្នានេះអ្នកទាំងអស់គ្នា copy កម្មវិធីនេះគេសុំមក copy កម្មវិធីនេះយកអញ្ចឹងហាមដាច់ខាតមិនត្រូវគេ copy របស់កម្មវិធី Zen របស់យើងយកទៅទេនៅពេលដែលប្រើកម្មវិធី Zen នេះយក copy អញ្ចឹង account នោះនេះវាជាប់វាជាប់ជាមួយយើង save នេះវាជាប់វាបើកមកវាជាប់ចាំមើលខ្ញុំឧទាហរណ៍មួយជាក់ស្ដែងឧទាហរណ៍ខ្ញុំបិទនេះចោលណាហ្នឹងហើយអញ្ចឹងខ្ញុំបិទនេះចោល ហើយខ្ញុំចូលទៅ download កម្មវិធី Auto Skydor ដែលខ្ញុំដាក់នៅក្នុងអឺខ្ញុំខ្ញុំខ្ញុំអាប់ឡូតចេញពី computer laptop ខ្ញុំខ្ញុំអាប់ឡូតចូលក្នុង link នេះចាំខ្ញុំចូលឲ្យមើលអូខេឥឡូវវាចូលដល់ក្នុងហើយហើយខ្ញុំបញ្ជាក់តិចណាអឺនេះ Auto Skydor មួយនេះគឺខ្ញុំអាប់ឡូតចេញខ្ញុំអាប់ឡូតចូល ពី laptop ខ្ញុំឯណាហ្នឹងហើយដែល file នៅក្នុង Mega នេះហ្នឹងហើយអាហ្នឹងគឺខ្ញុំដាក់អត់ share អត់ឲ្យអ្នកទាំងអស់ share ជាទូទៅទេដោយសារហេតុអី ដោយសារខ្ញុំខ្លាចអ្នកទាំងអស់យកទៅប្រើវាបាត់វាបាត់នេះខ្ញុំវាបាត់ hero ខ្ញុំចាំខ្ញុំដោតលុយឲ្យមើលណានេះបែបនេះអញ្ចឹងវាធ្លាក់មកក្រោមហ្នឹងហ្នឹងហើយអញ្ចឹងអា file ខ្ញុំដែរអ្នកទាំងអស់គ្នាដោតលុយផ្សេងពីហ្នឹងនេះអញ្ចឹងយើងបាន file មួយនេះឃើញនេះជា file TV auto របស់ខ្ញុំអូ auto sky 10របស់ខ្ញុំចឹងសុំតម្លាក់នេះចុះក្រោមសិនណាជាមួយខ្ញុំបើកអាពីរនេះខុសគ្នានេះមិនខ្ញុំបើកណានេះអានេះមាន9 account ជាមួយខ្ញុំបើកអានៅក្នុង laptop ខ្ញុំអានេះគឺមានន័យថាខ្ញុំអត់តន់ save ទេខ្ញុំយកមកខ្ញុំប្រើយកមក គេចាំតិចចឹងមិញវាជន់នេះមកនេះបាត់ហើយណាជួយបើកនេះមើលអូខេចាអញ្ចឹងតែដល់ពេលយើងគ្រីយ៉ែតាមធម្មតា TV Auto យើងបើកដំបងដំបងវាមិនឲ្យយើងរើសមែនទេថា CX នៅណាណាអានេះយើងធ្វើតាមដំណាក់កាលវាធម្មតាមកប៉ុន្តែបញ្ជាក់តិចណា file ដែលខ្ញុំកំពុងប្រើនេះជា file ដែលខ្ញុំ upload ខ្ញុំទាញយកមកពី laptop ខ្ញុំឯណា ហ្នឹងហើយចឹងចូលមកឡៃនេះមកយើងដាក់រោនេះកែមអញ្ចឹងខ្ញុំអូខេប៉ុណ្្នឹងណាអញ្ចឹងវាចេះ account មកទាំងអស់នេះអញ្ចឹងឃើញទេចេះ account ដែលខ្ញុំ save ទាំងប្រមាណអ្នកទាំងអស់គ្នា save ក្នុង laptop ខ្ញុំទាំងប្រមាណណាវា load មកវា load មកអានេះដោយសារអីគេអ្នកទាំងអស់គ្នាដល់ពេលអ្នកទាំងអស់ copy អត់ copy អា file zin ទេ copy អា file អ្នកទាំងអស់គ្នា save save ទុកណា save ទុកជាប់នឹង TV auto នេះ auto skydoor នេះដល់ពេលអញ្ចឹងវាចេញមកនេះទាំងអស់ចាំខ្ញុំរាប់ឲ្យមើល មួយ account 2 3 4 5ណា6 7 8 9ឃើញទេ10 11 12 13 14 15 16 17 18 19 20 21អញ្ចឹង21 hero នៅនឹងនៅនឹងណាវារត់ចូលមកម៉ាស៊ីនរបស់គេទាំងអស់អញ្ចឹងអានេះជាអ្វីដែលខ្ញុំចែកអំលែកខ្ញុំចង់និយាយថា នៅពេលដែលគេសុំ copy កម្មវិធី Auto Skydor ដែលអ្នកទាំងអស់នេះប្រើប្រាស់រាល់ថ្ងៃកុំ copy ឲ្យគេអា file zin ណាកុំ copy ឲ្យគេ alpha zen ព្រោះ alpha zen យើង save delta ចូលគឺចូល account យើងទាំងអស់អញ្ចឹងនៅពេលដែលយើងយកឲ្យគេគេគ្រាន់តែ log in account ទាញចូលទាញ JX ចូលវាមានបញ្ហាមានថាទាញចូល ពី account យើងចូលទាំងអស់ហ្មងហើយ click តាម click តាមមួយវា auto បើកហើយបើសិនជាករណីយើងអត់បានដាក់ pass item ទៀតអូខេ hero យើង100%គេ see item ខ្ទេចហ្នឹងអាហ្នឹងជាមូលហេតុនៃការបាត់ item ហ្នឹងហើយអាហ្នឹងណាហ្នឹងហើយអញ្ចឹងអាហ្នឹងខ្ញុំ share មករឿង រឿងទី2អឺរឿងទី2តាក់ទងទៅនឹងអ៊ីមែលអ៊ីមែលខ្ញុំអត់ចង់និយាយរឿងអ៊ីមែលតាក់ទងទៅនឹងអឺតាក់តាក់ទងទៅនឹងការ register ហើយអ៊ីមែលខ្ញុំចង់និយាយកន្លែងនេះចាំខ្ញុំចូលឲ្យមើលអូខេអត់មកតែខ្ញុំចុចអានេះមកអញ្ចឹងកន្លែងនេះវាឲ្យខ្ញុំរើសណាអូខេខ្ញុំរើសចូលចុច email របស់ខ្ញុំ browser gaming ណាវាចូលដល់ក្នុងនេះអញ្ចឹងមានថាយើងប្រើកម្មវិធីជ្រុំតាមធម្មតា password យើង auto save មែនទេហ្នឹងហើយកុំឲ្យភ្លេច ណាព្រោះដល់ពេលចុចចូល account សบายអញ្ចឹងមកវារត់ auto account ចូលឲ្យយើងប៉ុន្តែអ្នកទាំងអស់ត្រូវចាំថាចេះនៅពេលអ្នកទាំងអស់គ្នា share email ទៅឲ្យអ្នកផ្សេងណា share email ទៅឲ្យអ្នកផ្សេងណាម៉ាស៊ីនផ្សេងបើកកន្លែង auto save នេះវាជាប់ទាំងអស់ដូចគ្នាដែរនេះ auto save account ខ្ញុំជួយមើលចូលកន្លែង refill នេះនេះកន្លែងនេះឃើញទេចា account នេះទាំងដែលយើង save ទាំងប្រមាណណានេះវាឲ្យយើង ដូចគ្នាវាឲ្យវាឲ្យតគេអ្នកផ្សេងគ្នាដោយសារគេយើងប្រើ user តែមួយ user នៅក្នុងក្រុមតែមួយ អញ្ចឹងកន្លែងនេះដាច់ខាតកុំ share ទៅឲ្យគេណាកុំ share user នេះទៅឲ្យគេបើយើងពងតែប្រើប្រាស់ user នេះដើម្បីប្រើលើម៉ាស៊ីនខ្លួនឯងហើយតែយើង share ទៅឲ្យគេ អារបស់ទាំងប្រមាណនេះគឺវាទៅគេអស់ហើយអញ្ចឹងទាំង account អឺសបាយទាំងអា pass សបាយ pass JPoint pass security អីបើយើងហ៊ានដាក់ចុច save វាគឺទៅទាំងអស់ឲ្យតែយើងអា account ទៅគេណាអាហ្នឹងក៏ជាផ្នែកមួយដែរមួយទៀត អូខេកត្តាសំខាន់អ្វីដែលយើងប្រើប្រាស់រាល់ថ្ងៃគឺ Facebook អ្នកទាំងអស់គ្នាដឹងទេថាហេតុអីក៏នៅសុកសុកអឺ account យើងត្រូវបានបាត់តាមពិតមានករណីច្រើនណាស់តាម Facebook នឹងជុងកាលយើងផ្ញើ account ឲ្យគេតាម Facebook យើង save account ឲ្យគេទៅតាម Facebook មួយទៀតដល់ពេលអ្នកផ្សេងគេមកដាក់គេចុចមើលណាចុចមើលមកតិចឃើញកលេចតែមួយឆ្វេចអូខេអូលេងចេះ account ចេះតែនេះដល់ពេលយកមកໄວត្រូវ password ទាំងអស់អូខេអាហ្នឹងជារឿងមួយជារឿងមួយ តែអ្វីដែលសំខាន់ជាងគេអ្នកទាំងអស់ទៅច្បាស់ខ្លួនឯងថាអូខេ account Facebook ខ្ញុំអត់ដែលមានពីណាចូលទេហ្នឹងហើយដើម្បីធ្វើម៉េចដើម្បីមើលអានឹងអត់ពិបាកអីទេអ្នកទាំងអស់នេះជួយចូលឲ្យមើលអូខេឥឡូវខ្ញុំចូលដល់ account Facebook ខ្ញុំប្រើរាល់ថ្ងៃហើយអញ្ចឹងយើងចុចកន្លែង setting នេះមកយើងយកពាក្យ setting and privacy នេះមកណាចូលកន្លែងនេះយកពាក្យ setting ទៀតអូខេមកដល់កន្លែងនេះយើងយកពាក្យនេះ account security and login នេះអញ្ចឹងកន្លែងនេះកន្លែងនេះអញ្ចឹងអ្នកទាំងអស់ចុចនេះកន្លែងនេះ អ្នកនរនេះមើលមើលមាន account ណាដែលថាថ្មីឯងអានេះខ្ញុំពងប្រើពេលបច្ចុប្បន្នណាអានេះទូរស័ព្ទខ្ញុំពងប្រើអានេះទូរស័ព្ទពងប្រើដែរអញ្ចឹងយើងមើលថាមានមាន device ណាដែលប្លែកឯងនឹងដែលប្លែកចូលមកក្នុងម៉ាស៊ីនយើងឯងបើមិនជាមានអានឹងហើយគេស្គាល់ password យើងហើយអញ្ចឹងនេះ remove វាចោលទៅនឹងឲ្យដូរ password ថ្មីមកអញ្ចឹងព្យាយាមធ្វើប្រព័ន្ធហ្នឹងមកចប់ហើយអូខេចានេះជាការចែកចម្លែករបស់ខ្ញុំទេ ចឹងរឿងទី1ខ្ញុំមិននិយាយរឿង account សុបាយទេរឿងរឿងទី1ណារឿងទី1ខ្ញុំនិយាយកម្មវិធី Auto Skydoor ដែលយើងតែតែប្រើ Auto Login Hero នឹងហើយយើង copy កម្មវិធីនឹងយកឲ្យគេអានឹងដូចយក Hero ឲ្យគេចឹងរឿងទី2គឺ Gmail Gmail ដែលយើងប្រើវាសម្រាប់ជា user មួយនៅក្នុង Gmail ក្នុង Chrome ណាហ្នឹងហើយនៅពេលដែលយើងឲ្យគេខ្ចី Gmail យើងទៅប្រើប្រាស់ចឹង password អីនេះគឺ save ទៅគេទាំងអស់ណាហើយរឿងទី3គឺ Facebook ហ្នឹងហើយ ចឹងព្យាយាមមើលវាចង់ដឹងថាមាន data ផ្សេងចូលអត់ device ផ្សេងចូលអត់បើសិនជាមាន device ផ្សេងចូលអូខេព្យាយាមសាញ់អាវាចោលតា device ណាដែលយើងអត់ស្គាល់ណាហ្នឹងហើយអញ្ចឹងខ្ញុំសុំ share តែ3ឯងអានេះជាកំណត់របស់ខ្ញុំទេអញ្ចឹងបើសិនជាករណីអ្នកទាំងអស់គ្នាមានកំណត់អីផ្សេងក្រៅពីខ្ញុំអូខេអ្នកទាំងអស់គ្នាអាចធ្វើការ recommend ខាងក្រោមវីដេអូនេះបានណាអូខេអរគុណបាយបាយ